សូមអរគុណបញ្គមសាជាថ្មីចំបានពលោកលីសិនតាំងអឺចំបានពខ្ញុំញាតទាំងអស់ហើយជាពិសេសសូមសម្ដែងសមានចិត្តអឺអបអសាទរចំពោះយុវជនយើងដែលត្រូវបានដោះលែងមកទោះបីយើងដឹងថាគេត្រូវតែដោះលែងហ្នឹងក៏ដោយ ប៉ុន្តែអឺសោកស្ដាយដែល ពួកគាត់មិនបានសម្រេចនៅកិច្ចការដែលបានត្រៀមទុកក៏ប៉ុន្តែនេះខ្ញុំកូណា សូមជូននៅសេចក្តីសរសើរហើយរាប់ថាជាបទពិសោធន៍មួយ នៅក្នុងការធ្វើសកម្មភាពដើម្បីប្រទេសជាតិ សម្រាប់តំណែងតំណងផ្នែកអន្តរជាតិដំណើរការរបស់យុវជនយើងហ្នឹងចាប់ផ្ដើមមានការរីកសាយភាយលូតលាស់ហើយដំណើរនឹងត្រូវទៅតាមបែបបត់ដំណើរនឹងសមស្របហើយធ្វើបានល្អចាប់ផ្ដើមកិច្ចការអញ្ចឹងយើងអាចបោះជំហានចូល ទៅក្នុង វិស័យការទូត ហើយក៏រាប់ថាជាបទពិសោធន៍មួយនៅក្នុងរបៀបទំនាក់ទំនងការទូតនឹងក្នុងប្រទេសកុម្មុយនីសផ្ដាច់ការវាមានឧបសគ្គចឹងដូច្នេះក្នុងថ្ងៃអនាគតនឹងមានខ្ញុំកណាជឿជឿទៅលើសតិបញ្ញា របស់យុវជនយើងគាត់នឹងមានការត្រេះរិះពីព្រោះ ផែនការទាំងអស់វាជាទូទៅយើងយើងទោះបីយើងធ្វើនៅ ក្នុងលក្ខណៈប្រជាធិបតេយ្យដែលយើងដែលយើងជឿទៅលើច្បាប់របស់រដ្ឋវៀតណាម ដែលគេមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយនឹងក្រិតនានាគេប្រកាសថា ប្រទេសគេមានសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យតាក់ទងដោយសិទ្ធិសេរីភាពនឹងទៅតាមការប្រកាសរបស់គេទៅជាមួយនឹងស្ថាប័នអន្តរជាតិមានស្ថាប័នកម្ពុជានៃអង្គការសហប្រជាជាតិនឹងជាដើមឥឡូវយើងឃើញផ្ទាល់ភ្នែកហើយយុវជនយើងកំភ្លេចសំដែងនៅមតិជំរាបជូនសាធារណជនឲ្យបាន កាន់តែទូលំទូលាយ អ្វីបិទថាយើងជួយផ្សព្វផ្សាយក៏ប៉ុន្តែសូមឲ្យយុវជនហ្នឹងបន្តពង្រឹងកម្លាំងរបស់ខ្លួនខ្ញុំកូណាស្នើឲ្យអញ្ជើញយុវជនយើងនឹងចូលទៅក្នុង channel របស់បដិគុណឬមួយក៏លើកទឹកចិត្តឲ្យចូលទៅក្នុង channel របស់ VOKK ដើម្បីបញ្ចេញមតិបន្ថែមទៀតថាតើខ្លួនយល់ឃើញយ៉ាងម៉េចចំពោះ ការធ្វើនៅគេហៅថាអំពើខត់ខាំងរារាំងមិនឲ្យយើងរួមប្រស្រ័យជាមួយនឹងមន្ត្រីការទូតរបស់សហរដ្ឋអាមេរិកមួយលើកនេះហ្នឹងនឹងក៏ជាបទពិសោធន៍មួយសូមឲ្យយុវជននឹងបាន មានការកត់ត្រាទុកនៅក្នុងទិន្នានុលេខរបស់ខ្លួនហៅថាទិន្នានុក្រមហ្នឹង កិច្ចការរបស់យើងប្រចាំថ្ងៃហ្នឹងគាត់ត្រាទុកអញ្ចឹងអឺយើងមានឧបសគ្គយ៉ាងម៉េចហើយកិច្ចការតាក់ទងរបស់យើងនឹងយ៉ាងម៉េចយើងរៀបចំនឹងដោយផែនការនឹងយ៉ាងម៉េចអញ្ចឹងយើងឃើញថាដំណើរការរបស់យើងมันបានអឺលទ្ធផលដោយការក្រងទុកដោយហេតុអ្វីនឹងចា នេះគឺជាបទពិសោធន៍មួយជំហានដំបូងនៅក្នុងវិស័យការទូតតែយើងត្រូវតាក់ទងនៅក្នុងប្រទេសមួយដែលចង្អៀតគេប្រកាសថាគេបើកសិទ្ធិសេរីភាពប៉ុន្តែតាមពិត គេមិនបើកសិទ្ធិសេរីភាពឲ្យយើងតាក់ទងទេពីព្រោះពេលដែលយើងតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកវាអត់មានចំណេញទៅឲ្យគេវាមាន តែគេខាតអញ្ចឹងការដែលខាតគេមិនអនុញ្ញាតឲ្យយើងធ្វើទេ តែគេរារាំងយើងអញ្ចឹងបានន័យថាគេតាក់ទងបានតែយើងតាក់ទងអត់បានទេហ្នឹងហើយថាដោយសារដោយសារគេដឹងថាគេបានបំពេញមកលើយើងហើយតែកណាយើងតាក់ទងដោយផ្ទាល់ជាមួយនឹងមន្ត្រីទូតមន្ត្រីការទូតរបស់សហរដ្ឋអាមេរិកបានន័យថាអាកំបាំងទាំងឡាយត្រូវបានយើងបញ្ជូនទៅឲ្យគេហើយគឺជាអាកំបាំងដែល ស្ដែងដែលពិតប្រកបវាចេញពីមាត់របស់ ប្រជាពលរដ្ឋនៅទីនោះដោយផ្ទាល់ហើយជាប្រជាសាសមួយដែល កំពុងតែរងនៅការធ្វើទុកបុកម្នេញកំពុងតែរងនៅការបំបិតសិទ្ធិសេរីភាពបំផ្លាញវប្បធម៌បំផ្លាញគេមរតកឲ្យនឹងពូជសាសរបស់យើងយើងទៅហ៊ានអញ្ចឹងយើងឲ្យមានបទពិសោធន៍ឲ្យច្បាស់លាស់ ហើយដំណើរការថ្ងៃក្រោយយើងមានការប្រុងប្រយ័ត្នហើយយើងប្រឹកប្រែងជាងហ្នឹងអញ្ចឹងណាខ្ញុំកូនណាធ្វើការចាប់អារម្មណ៍ហើយទន្ទឹមនឹងនឹងដែរក៏យើងសម្ដែងនៅការថ្កោលទោសដោយផ្ទាល់ចំពោះអាជ្ញាធរដែលបន្តប្រព្រឹត្តរបៀបនេះដូចខ្ញុំកូនណាបានទូលពីម្សិលហើយថ្ងៃនេះរំលឹកជូនម្ដងទៀតរំលឹកជូនទៅអាជ្ញាធរនឹងឲ្យដឹង ថាអំពើដែលអស់លោកកំពុងតែធ្វើហ្នឹងយួនក៏ដោយ កម្មាភិបាលខ្មែរនឹងដែលចូលរួមនឹងក៏ដោយវាមិនអត់ទេធ្វើការអស់ហ្នឹងវាតែតែមានកម្មាភិបាលខ្មែរចូលរួមឯងគ្រាន់ថាកម្មាភិបាលខ្មែរសម្រេចចិត្តបានប្រមាណយើងអត់ដឹងទេជាទូទៅកិច្ចការធំធំអញ្ចឹងពាក់ព័ន្ធមួយខ្មែរគេមិនសូវឲ្យខ្មែរសម្រេចទេច្រើនតែយើងទៅដើម្បីកំដរគេដើម្បី ជួយនិយាយនៅចំណុចណាដែលគេនិយាយមិនកើតអញ្ចឹងបងប្អូនយើងគួរយល់ដឹងនឹងជាកម្មវិបាលខ្មែរសូមឲ្យយល់ដឹងរឿងហ្នឹងគឺថាបំណងរបស់យួនគ្មានផលប្រយោជន៍ទេក៏ដូចជាបងប្អូនយើងមួយចំនួនជួយផ្សព្វផ្សាយនៅក្នុង កម្មវិធីរបស់ប៉ុស្តិ៍នគរបាលពីមួយថ្ងៃនោះហ្នឹង កាលពីដើមខែ7ហ្នឹងដោយពាក់កណ្ដាលខែ7អញ្ចឹងអឺបានផ្សព្វផ្សាយពីព័ត៌មានមួយហើយ មានទាំងប្រសង់យើង ទាំងមន្ត្រីខ្មែរហ្នឹងគេគេសួរជាច្បាល់ឲ្យមន្ត្រីខ្មែរហ្នឹងចូលរួមនិយាយថាតើរដ្ឋអំណាចវៀតណាមហ្នឹងធ្វើល្អបែបម៉េចខ្លះហើយមន្ត្រីខ្មែរយើងបាននិយាយថាធ្វើល្អគ្រប់សពបែបយ៉ាងហើយ តើយើងនៅខាងក្រៅនឹងចាំទា ស្អីទៀតមិនមែននៅខាងក្រៅទៀតទេ គឺខាងក្រៅនឹងជួយស្រែកឲ្យអ្នកនៅខាងក្នុងហ្នឹងសូមយល់អញ្ចឹងអស់លោកដែលជាខ្មែរដែលគុណដែលបម្រើការឲ្យរដ្ឋវៀតណាមហ្នឹងឲ្យយល់អញ្ចឹងមែនជាអ្នកខាងក្រៅហ្នឹងមានបំណងចង់ធ្វើទេ គឺថាយើងធ្វើទាំងអស់ហ្នឹងយើងក៏បានសេចក្តីសុខហើយ យើងប៉ុន្តែយើងមិនមិនបោះបង់បងប្អូនយើងដែលកំពុងតែរងទុក្ខបានយើងខំធ្វើហ្នឹង យើងខំធ្វើហ្នឹងយើងជួយទៅតាយើងជួយអ្នកនៅក្នុងហ្នឹងជួយទាំងអស់លោកដែលកំពុងធ្វើការមួយគេហ្នឹងផងហើយមែនតើប្រសិនណាបើគ្មានចលនាពីខាងក្រៅទេអស់លោកនៅខាងក្នុងហ្នឹងក៏គ្មានបានមានកិត្តិយសទេមែនទេ កុំសង្ឃឹមឡើយថារដ្ឋវៀតណាមនឹងលើកអស់លោកឲ្យមាន តម្លៃអីនោះក៏ប៉ុន្តែ ពេលដែលមានការតស៊ូនៅខាងក្រៅច្រើនអឺរដ្ឋវៀតណាមនឹងក៏ទាល់តម្រេះដោយដុំអញ្ចឹងគេត្រូវការអស់លោកគេត្រូវការអស់លោកជាខ្មែរហ្នឹងជាប្រសង់ជាពលរដ្ឋខ្មែរមន្ត្រីខ្មែរដែលធ្វើជាមួយគេហ្នឹងគេត្រូវការអស់លោកហ្នឹងដើម្បីជួយនយោបាយ ដើម្បីជួយទៅផ្សព្វផ្សាយជាមួយនឹងប្រជាពលរដ្ឋខ្មែរអញ្ចឹងអស់លោកមានផុសវាសនាបានកាន់ក្បាលមីក្រូ បានឡើងឈរនៅលើវេទិកាឆ្កាដៃឆ្កាជើងជាមួយប្រជាពលរដ្ឋខ្មែរហើយសម្លុតខ្លះអីចឹងទៅក៏ប៉ុន្តែកុំប្រើភាសាអសុរោះកុំប្រើភាសាដែលថាយើងនៅខាងក្រៅនេះ គឺជា ក្រុមជន ក្បត់ជាតិ យើងអត់មានធ្វើអីដែលក្បត់ជាតិទេតែអ្នកដែលចូលជាមួយយួនបំរើយួនទេ ដែលជាអ្នកក្បត់ជាតិនោះសូមឲ្យចាំភាសាហ្នឹងការប្រើប្រាស់ភាសាប្រយ័ត្នតិចពីព្រោះក្បត់ជាតិប្រែថាក្បត់ ជាមួយ ប្រជាសាសខ្មែរប្រជាជាតិខ្មែរខ្មែរក្រមអានោះអញ្ចឹងបើឈរខាងខ្មែរក្រមបានឈ្មោះថាស្រឡាញ់ជាតិខ្មែរក្រម នោះបានគេហៅថាស្រឡាញ់ជាតិបានមិនមែនក្បត់ជាតិតែយើងដែលកំពុងប្រឈមជាមួយខ្មែរក្រោមកុំប្រើភាសាក្បត់ជាតិអីសោះមិនត្រូវទេហើយវាក្បត់ជាមួយជាដូនជាតា អាចនឹងមានតន្តកម្មពេលនេះមើលមិនឃើញមែនប៉ុន្តែតន្តកម្មគេមិនរួចទេកុំបំពេញជាមួយតន្តកម្មធម្មជាតិអីសោះខ្ញុំគណាផ្ដាំឲ្យផ្ដាំទៀត ទាំងប្រសងក៏ដោយទាំងកុហកក៏ដោយដឹងហើយឮហើយកុំបំពេញជាមួយនឹងធម្មជាតិបំពេញមានតែការអន្តរាយតែប៉ុណ្្នឹងទេគ្មានជ័យជំនះទេឈ្នះបានតែមួយផ្លេតបានតែពេលដែលកំពុងតែកំពុងតែនិយាយនឹងឯងហើយមើលមិនឃើញទេភពវាសនារបស់មនុស្សម្នាក់ម្នាក់មើលមិនឃើញទេមិនមែន យើងនៅជាមួយនឹងធ្វើការបម្រើរដ្ឋវៀតណាមហ្នឹងមិនមែនកិត្តិយសយើងនៅអមតៈទេអត់ទេអត់ទេអត់ដាច់ខាតចឹងដែរមិនដែលមានប្រវត្តិឡើយខ្មែរយើងដែលទៅបម្រើរដ្ឋវៀតណាមនេះមិនដែលអ្នកណាមួយមានកំណើតតលតែសោះនឹងនឹងខ្ញុំគណាថាបានឃើញតាមដានមករយៈពេល40ឆ្នាំនៃជីវិតរបស់ខ្លួនហ្នឹងគឺថាពិនិត្យមើលមិនដែលអ្នកណាមានផប់វាសនាបានត្រឹមត្រូវទេ ដែលបំរើការងារឲ្យរដ្ឋវៀតណាមនេះហ្នឹងទាំងអាជ្ញាធរយួនក៏ដោយអឺអ្នកឯងមិនមិនរួចទេมันអាចបំបាក់នៅការតស៊ូរបស់ខ្មែរក្រមបានទេលកឹកណាអ្នកឯងមិនព្រមផ្ដល់នៅសិទ្ធិសេរីភាពសមស្របមកពីពេលនេះយើងបដញ្ញាទាំងអស់គ្នាថាយើងត្រូវតែ ពង្រឹងនៅសាមគ្គីភាពរបស់ខ្មែរក្រមរវាង ខ្មែរក្រមហើយខ្មែរក្រមគ្រប់ទីកន្លែងទាំងអស់ដើម្បីតវ៉ាតស៊ូប្រឆាំងដើម្បីសិទ្ធិសេរីភាពហើយយុវជនទាំងអស់នឹងមេត្តាអឺពង្រឹងហើយសិក្សាបន្តទៅទៀតដោយខ្ញុំកូណាឃើញនឹងមានតែការអបអរសាទរហើយយើងបានដឹងដែរថាសមាសភាពថាច់គ្រឿងនេះក៏ដោយតូវងជឿងក៏ដោយយើងខាយក៏ដោយ ដៃគុណសំរិននឹងក៏ដោយយុវជនយើងដតីទៀតដែលសកម្មភាពសន្សំជាមួយគ្នា អ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាពនឹងក៏ដោយអឺអ្នកការពារសិទ្ធិមនុស្សក៏ដោយ ដែលមានឈ្មោះ ជាមួយនឹងក្រមតស៊ូរបស់យើងដើម្បីសិទ្ធិសេរីភាពនៅខាងក្រៅហើយយើងបានបញ្ចូលឈ្មោះយុវជនយើងទៅទៅតាមស្ថាប័ននៃ Human Rights Watch ទៅតាមស្ថាប័ននៃអង្គការសិទ្ធិមនុស្សអន្តរជាតិរបស់អង្គការសហប្រជាជាតិយើងជឿ100%ថារដ្ឋវៀតណាមមិនហ៊ានបំពានទៅលើយុវជនហ្នឹងទេយុវជនយើងទាំងអស់ហ្នឹងឲ្យតែយើងមិនប្រះចាកមិនចាញ់នយោបាយកលរបស់រដ្ឋវៀតណាមដោយការបំភាន់ដោយការបញ្ឆោតបោកបញ្ឆោតយើងដោយករណីមួយហើយយើងមានចម្ងល់ត្រង់ណា យើងសួរគ្នាយើង សួរចាស់ទុំនៅខាងក្រៅ តើរបៀបរបបតើគេប្រឡយដែលគេលួងលោមដែលគេរុញមករបៀបនេះវាជាអបាយកលប្រភេទណាយើងសួរគ្នាដើម្បីរក នៅ វិធីទប់ទល់ពីព្រោះយើងដឹងថារដ្ឋវៀតណាមបានប្រើល្បិចជាច្រើនហើយល្បិចខ្លះដែលជួនកាលជាល្បិចថ្មីដែលយើងមិនទាន់បានជួបអញ្ចឹងយុវជនតែងតែថា គឺជាការចាប់ផ្ដើមនៅក្នុងតំណែងតំណងនយោបាយតំណែងតំណងនៃការតស៊ូមតិកន្លែងខ្លះយើងមិនសូវបានជួបដូច្នេះជៀសវាងនៅឧបសគ្គដែលអាចរាំងស្ទះនៅគម្រោងផែនការរបស់យើងដំណើរដែលយើងបានគិតកិច្ចការរបស់យើងដើម្បីតស៊ូមតិនឹងឲ្យបានសំស្របឲ្យបាន មានប្រសិទ្ធភាព គឺថាគួរគប់3ពីគ្រោះនេះគួរគប់3ពីគ្រោះជាមួយនឹងចាស់ទុំនៅខាងក្រៅហើយកុំភ័យខ្លាចកុំភ័យខ្លាចដោយគេថាអឺហាមិនអោយតាក់ទងជាមួយអ្នកនៅ ខាងក្រៅអីពីព្រោះគ្នាយើងទាំងអស់ហ្នឹងមិនមានអ្នកណាមួយខុសច្បាប់ទេគឺថាយើងតស៊ូចាំឲ្យច្បាស់អាត្មាខ្ញុំកូនអាត្មាបានរំលឹកហើយរំលឹកទៀតគឺថា យើងមិនមែនតស៊ូនៅក្នុងលក្ខណៈមួយប្រទេសខុសច្បាប់ឡើយគឺយើងតស៊ូស្របទៅតាមច្បាប់អន្តរជាតិស្របទៅតាមគោលការណ៍របស់អង្គការសហជីវជាតិដែលបានណែនាំយើងឲ្យតស៊ូដូច្នេះអ្វីដែលយើងធ្វើទៅតាមគោលការណ៍ទៅតាមរាល់មេត្រាទាំងអស់ដែលអង្គការសហជីវជាតិបានប្រកាសឲ្យយើងធ្វើ គឺមិនមែនជាការ ក្បត់នៅច្បាប់ក្នុងប្រទេសណាមួយជាដាច់ខាតបូករួមទាំងប្រទេសដែល មិនគោរពច្បាប់នឹងក៏យើងអត់ខុសដែរឃើញទៅបើថាយុវជនយើង ខុសគឺថាយុវជនយើងអត់រួចខ្លួនទេមិនរួចខ្លួនឡើយប៉ុន្តែអំណាចនៅក្នុងដៃរបស់គេអំណាចនៅក្នុងដៃរបស់គេគេមានអាជ្ញាគេមានសិទ្ធិដើម្បីនឹងរារាំងយើង ធ្វើជាឧបសគ្គយើង ធ្វើជាបន្លារាំងខ្ទប់នៅដំណើរមិនឲ្យផែនការរបស់យើងបានសម្រេចនោះអញ្ចឹងគេមានអំណាចទទួលថាគេមានគេធ្វើវាមិនមែនជារឿងល្បីឈ្មោះតែមិនរឿងត្រឹមត្រូវទេ វាមិនត្រូវទេ វាធ្វើនោះខូចឈ្មោះប៉ុន្តែវាទប់ស្កាត់មិនឲ្យផែនការយើង បានសម្រេចក្នុងពេលហ្នឹងដូចស្មារតីអញ្ចឹងគឺថា ទោះបីខាងលើមានផែនការយ៉ាងណាក៏ដោយប៉ុន្តែវាអត់ប្រាប់ខាងក្រោមទេហើយបើថាខាងក្រោមនឹងធ្វើហើយខុសច្បាប់ខ្លាំងពេកវាដោះស្រាយអត់រួចគឺថាវាស៊ីអាក្រោមនឹងបរយវាដុតអាក្រោមនឹងចោលហ្មងវាកំតិចវាដកពីតួនាទីវាយកទៅលាក់ទុកនៅឯណាមួយ ថាចាក់ដាក់គុកអញ្ចឹងទៅឧទាហរណ៍គឺថាវាកំតិចចោលហ្មងនឹងអញ្ចឹងណារដ្ឋគុំនេះវៀតណាមនឹងធ្វើអញ្ចឹង ហើយបើមន្ត្រីណាមួយដែលវាពុលជាមួយនឹងអំណាចពុលចង់បានបនស័កចង់បានកិត្តិយសជាមួយមេខាងលើវាចាត់ធ្វើអញ្ចឹងតាធ្វើទៅទុកបុកម្នេញយើងទុកបុកម្នេញយើងបើរឿងហ្នឹងអាលើដោះបានវាជួយដោះហើយបើដោះមិនបានទេវាប្រឡែងឲ្យអាហ្នឹងវាប្រឡែងឲ្យត្រីស៊ីបណ្ដោយឃើញទេអាត្រីតូចហ្នឹងក៏ឲ្យវារុញចូលមាត់ត្រីធំឲ្យត្រីធំស៊ីបណ្ដោយហ្នឹងអញ្ចឹងហ្នឹងរបៀបវាហ្នឹងអញ្ចឹងវាធ្វើអញ្ចឹង ហើយយើងកុំគិតថាអាក្រមនឹងវាធ្វើតាមមកលើអត់ទេមិនទេវាយកគប់យកគួដើម្បីទទួលបានបនស័កគិតទៅយកអាលើបញ្ញុះឲ្យធ្វើប៉ិនមិនប្រាប់ពីផែនការតទៅទៀតទេ ផែនការដែលត្រូវធ្វើតាមកម្រិតណាវាអត់ប្រាប់ទេឲ្យជិះជាន់ធ្វើបាបយើងត្រូវប្រើមជ្ឈបាយធ្វើបាបប្រជាពលរដ្ឋខ្មែរក្រមនឹងឲ្យដល់កម្រិតទប់ស្កាត់វាកុំឲ្យវាផ្សព្វផ្សាយនៅ បញ្ហាសិទ្ធិសេរីភាពនឹងបានឧទាហរណ៍អញ្ចឹង គឺវាផ្ដាល់តែយោបល់ហ្នឹងដែរតែក្រមកធ្វើក្រមកធ្វើបាទណាយល់ដឹងតាមសើបទៅដឹងសាច់រឿងខ្លះវាញើតញើមវាអត់ទៅហ៊ានទេវាធ្វើល្មមហ្មងតែអាណារៀងពុលរៀងវែងវែងវាមានចរិតកាចជាមួយនឹងផងហើយវាចង់ឈ្នះយើងផងវាមានការគុំគួនទៅដោយឯកជនណាមួយផងក៏វាបញ្ចូលជាមួយនឹង បើបတ်បញ្ជាពីខាងលើមកហ្នឹងវាពង្រឹងអាអំពើឈួតលីលារបស់វាហ្នឹងកាន់តែខូខើទៅនឹងអញ្ចឹងទេហើយចាស់ចាស់របស់យើងគាត់មានផ្ដាំមុខតែគាត់ថាកុំកុំរងមកដឹងកុំទៅតឹងមកសឹកអញ្ចឹងព្រោះកិច្ចការតស៊ូកិច្ចការនយោបាយបែបតស៊ូដោយស្លាបកាដោយសម្លេងដោយមតិ វាមានពេលខ្លះយើងត្រូវតស៊ូដោយវិធីទន់ភ្លន់ទន់ភ្លន់ប្រើប្រាជ្ញាឲ្យច្រើនព្រោះសម្ដីសម្ដៅមតិយោបល់ស្លាបកាគឺតាក់ទងទៅដល់ប្រាជ្ញាហើយប្រាជ្ញានឹងតាក់ទងជាមួយនឹងពុទ្ធសាសនាដោយចំតែម្ដងណានឹងខ្ញុំកូណា មានការចាប់អារម្មណ៍ប៉ុណ្ណឹងជាដើមទីហើយបានចូលរួមហើយជូន ជាការលើកទឹកចិត្តហើយសូមជូនជាការរំលឹកផងសូមសូមយកនៅឧបសគ្គមួយនេះធ្វើជាបទពិសោធន៍ថាមេរៀនរបស់យើងណាជាមេរៀនចងទុកកុំអោយភ្លេចអោយសោះថាឧបសគ្គដែលរាំងស្ទះយើងហ្នឹងកើតឡើងពីបញ្ហាអីខ្លះ គឺថាយើងត្រឡប់មកគិតពិចារណាឡើងវិញដើម្បីផែនការលើក្រោយកុំឲ្យជន់ដានរបៀបនេះឬមួយយើងអាចគេចវេះនៅឧបសគ្គដែលរារាំងបានឡូវឧទាហរណ៍ថាយើងមានផែនការរបស់យើងវាមានវាមាន planning កបើថាអាប្លង់កហ្នឹងទៅអត់រួចទេយើងទៅប្លង់ខបើប្លង់ខទៅមិនរួចទេយើងអាចមានប្លង់កពីហោះអញ្ចឹង A B C អញ្ចឹងណាវាមាន plan A វាមាន plan B វាមាន plan C ជាទូទៅក្នុងផែនការដើម្បីតស៊ូមតិឬមួយក៏គេណាត់ជួបវាអញ្ចឹងព្រោះយើងតែងឃើញហើយនៅក្នុងជាពិសេសរឿងរឿងភាកចិនសម័យជីងកាជាតស៊ូផែនការជួបជុំគ្នាមានអ្នកគុណនិយមដើម្បីរំដោះ ជាងកជាហ្នឹងទៅប្រជុំពីកន្លែងមួយទៅកន្លែងមួយនឹងជួនកាលគេត្រូវបូជាកងការពាររបស់គេនឹងផងដើម្បីឲ្យគាត់អង្គប្រជុំរបស់គាត់នឹងបានសម្រេចខ្ញុំកណាមើលចលនាតស៊ូពីដើមដែលក្នុងសម័យកុម្មុយនីសចិនមានម៉ៅសេតុងជាងកាជាសុនយ៉ាសេនអីនេះគឺថាក្នុងប្រវត្តិ រឿងនៅហុងកុងមានលេងរឿងនឹងច្រើនអញ្ចឹងយើងមិនមែនថាទៅយកជាលំនាំអញ្ចឹងទេព្រោះសម័យឥឡូវយើងមានប្រព័ន្ធតំណងទលំទលាយអញ្ចឹងយើងត្រូវប្រើប្រាជ្ញានៅក្នុងរបៀបហៅថាប្រផែនការនឹងបានសម្រេចទេយើងត្រូវតាក់ទងជាមួយកាក់កុងស៊ុលនឹងយ៉ាងម៉េចអាច យើងបដាក់គ្នាពង្រាយគ្នាពាត់ទៅដើរទៅរំគាយគ្នាណាយើងមិនទៅចិត្តទេយើងមិនទៅជាតង្វងតង្វងអញ្ចឹងទេឥឡូវទីហោដូចគេខាត់ឡានអញ្ចឹងឲ្យឡានទៅយើងចេញម៉ូតូមួយចេញទៅឡើយផ្លិចមួយចេញទៅកើតអញ្ចឹងពាត់ឈៀងវិលចុះវិលឡើងអញ្ចឹងនគរបាលងាយដេញតាមដែរយើងបំបែកផ្លូវ4 10 20ផ្លូវអញ្ចឹងទៅណា ណាក្នុងមួយពេលអញ្ចឹងវាអង្គុយរាល់អ្នកបានជួបម្នាក់មិនបានជួបប៉ុន្តែនការរៀបឲ្យស្រេចហើយជាស្រេចអញ្ចឹងវាហើយអញ្ចឹងដូចជាផ្នែកខាងក្រមចារកម្មអញ្ចឹងអឺយើងធ្វើតណាតស៊ូដោយខ្ញុំកណាតែងលើកថាតស៊ូរឿងមួយសម្រាប់ពាក់ព័ន្ធទៅដល់សិទ្ធិសេរីភាពនៃប្រជាជាតិទាំងមូលគឺជារឿងធំហើយជាពិសេសយើង យើងតស៊ូដោយថាវិការយើងគ្រាន់តែជួយគ្នាផ្ចង់ផ្ដើម ស្របទៅតាម ច្បាប់របស់អន្តរជាតិថាអនុញ្ញាតឲ្យយើង មានការជួយគ្នាជួយគ្នាដើម្បីបំរើទៅដល់ការការតស៊ូជាមួយនឹងការជិះជាន់របស់គេនៅលើសិទ្ធិសេរីភាពរបស់យើងជាជនជាតិដើមយើងមានការអនុញ្ញាត ពីអង្គការសហជីវជាតិ នៅក្នុងមេត្រា1នៅក្នុងសេចក្តីប្រកាសរបស់សិទ្ធិជនជាតិដើមហ្នឹងគឺថាមេត្រា1ដូចជា39អញ្ចេះអនុញ្ញាតឲ្យយើងជួយគ្នាណាអនុញ្ញាតឲ្យយើងជួយគ្នាខ្ញុំកណ្ដាលលីសូដែរថាគេយកទូរស័ព្ទទៅឆែកមើលខាងក្រុមណាផ្ដាល់ឲ្យខ្លះអីចឹងទោះបីគេរាយការណ៍ក៏យើងអត់ខុសដែរមកពីយើងជាស្របច្បាប់អនុញ្ញាតឲ្យយើងជួយគ្នាជួយផ្ដាល់ជាមធ្យោបាយព្រោះបងប្អូនយើង ខ្វះមធ្យោបាយដើម្បីនឹងតស៊ូ អឺជាការជាការពិតក្នុងការជួបជុំនីមួយមួយដើម្បីរៀបចំជាឯកសារអឺដើម្បីរៀបចំជាពិធីតូចតាចអីអញ្ចឹងដើម្បី ជួបសំណេះសំណាល គ្នាពិគ្រោះគ្នាពីការសិក្សាផ្សេងផ្សេងបើកសិក្ខាសាលាបង្រៀនគ្នាយើងត្រូវការឧបករណ៍អញ្ចឹងអញ្ចឹងយើងត្រូវការជំនួយពីក្រុមយើងពីយើងដែលជា អ្នកកើតពីទីនោះហើយយើងបានមានសំណាងរួចខ្លួនមកទឹកដីដែលមានសិទ្ធិសេរីភាពពេញលេញគេអនុញ្ញាតឲ្យយើង ធ្វើការតស៊ូហើយយើងជួយផ្គត់ផ្គង់ផ្ចង់ផ្ដើមគ្នាយើងនឹងគេអនុញ្ញាតអញ្ចឹងមិនមែនគេហាមឃាត់ណាណានឹងឲ្យច្បាស់អញ្ចឹងគឺថាបើគេសម្លុតគម្រាមផិតភ័យតែឯងតែមើលមេត្រានៃសិទ្ធិសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្ដីពីសិទ្ធិរបស់ជនជាតិដើមគឺថាមានអនុញ្ញាតឲ្យពួកយើងជួយគ្នាអញ្ចឹង វាសន្លត់ពីរឿងអ្នកនៅភូមិកណ្រៃអញ្ចឹងថាណែឯងគ្មានលុយកសាងអានឹងទេណែឯងជួយពីនរណាខ្លះគេទៅចាប់ខំណែឯងណែឯងយកលុយគេអត់បានទេថាយើងប្រាប់ទៅថាយើងមានសិទ្ធជួយអ្នកនៅក្នុងស្រុកហ្នឹងក៏មានសិទ្ធទទួលនិយាយអញ្ចឹងទៅវាថយត្រឡប់ទៅវិញអស់ទៅពេលវាអត់មានចោតពីរឿងទៀមទាជួយពីដើមបងប្អូនយើងភ័យអើទៅគិតគូថាគេថាយើងគ្រួសារប្រហែលអ្នកហ្នឹងគ្មាន គ្មានថាវិការណាមកប្រមូលពីដើមទៅយើងទៅនិយាយប្រាប់គេថាយើងគ្មានជំនួយពីណាយើងធ្វើដោយខ្លួនឯងទៅប្រាប់គេចឹងទៅអីទៅប្រាប់គេថាមានអ្នកជួយគឺអ្នកមានអ្នកជួយអំពីមានមេត្រាមួយចែកប្រាប់ថាយើងអាចជួយបានចឹងណាគាត់អត់ដឹងគាត់អត់ដឹងយើងប្រាប់ទៅយើងប្រាប់ទៅគាត់ប្រកាសត្រង់ហើយទទួលទួលត្រង់ហ្នឹងទួលត្រង់ត្រង់ចឹងបងអត់អត់មានលះលៀមទេអំពីយើងជួយគ្នាជួយគ្នាដើម្បី ដើម្បីពង្រឹងវប្បធម៌ដើម្បីដើម្បីការតស៊ូសិទ្ធិសេរីភាពតើយើងមានទៅជួយទិញកំភ្លើងឯណាអត់ទេអញ្ចឹងណាយើងមិនជួយទៅបង្កបង្កើតជាកម្លាំងឯណាដើម្បីនឹងតស៊ូឲ្យអំពើហឹង្សាឯណាអត់ផងយើងគ្រាន់តែជួយទិញបិចជួយទិញជាទៅដើម្បីនឹងបោះពុំយើងជួយបោះពុំជាអាវយឺតយើងជួយជារបៀបគេថា បងថាវិការខ្លះជួលកន្លែងដើម្បីទិញម្ហូបអាហារបង្កលក្ខណៈជួបជុំគ្នាបើកវគ្គសិក្ខាសាលា ជួយផ្នែកខួរក្បាលទេតាអត់មានអត់មានទៅចលនាណា ប្រដាប់អាវុធទេណាអត់មានរឿងខ្លាចឡើយគឺថាត្រូវពន្យល់ពីមួយទៅមួយឲ្យច្បាស់លាស់យើងយើងយើងត្រូវច្បាស់ត្រង់ហ្នឹងអញ្ចឹងខ្ញុំគូណាតែងតែនិយាយប្រាប់ថា ឲ្យច្បាស់លាស់រាល់មេត្រាទាំងអស់ហើយព្យាយាមស្ដាប់ឲ្យច្រើនសត្តមយៈបញ្ញាគឺថាប្រាជ្ញាកើតពីការស្ដាប់ចិន្តមយៈបញ្ញាប្រាជ្ញាកើតពីការគិតភាវនាមយៈបញ្ញាប្រាជ្ញាកើតពីការ ប្រេះរិះពិចារណារបស់យើងអញ្ចឹងអុយអុយអុយមាន ស្មារតីនឹងនៅ ក្នុងខ្លួនចនិចហើយសតិនៅជាមួយយើងរៀនឲ្យច្បាស់លាស់ ឲ្យចំហឲ្យរឹងមាំសម្ដីឲ្យមុតមុតធ្វើការឲ្យច្បាស់លាស់ធ្វើការឲ្យឲ្យឲ្យឲ្យមាំទាំនៅក្នុងការងាររបស់យើងគឺយើងនឹងសម្រេចជោគជ័យនៅក្នុងថ្ងៃអនាគតវាវាមិនរបត់ចេញពីយើងទេផលប្រយោជន៍ឲ្យតែយើងតស៊ូទៅតាមផ្លូវត្រឹមត្រូវហើយកុំទម្លាក់ចុះនៅការតស៊ូនឹងឲ្យសោះ